យប់មិញអូនគេងយល់សោកឃើញមកឃើញថាពូយើងនៅតែជានាគ្នាអូនអោបងយ៉ាងជួបំទ្រង់សែនរងាពេលភ្ញាក់ឡើងបាត់អងអ្វីអ្វីហើយដូច ខ្លួនឯងដោយសពថ្ងៃជីវិតដែលដឹងថាបងមានថ្មីហើយ